នៅក្នុងឱកាសពេលវេលានេះផងដែរអញ្ចឹងបទធរទេសនា នៅក្នុងឱកាសនេះគឺសួរតែ4ពាក្យទេញោមឲ្យអនុថេសំដែងតែ4ពាក្យនឹងចប់គឺចប់បទធរតែម្ដងអញ្ចឹងសំណួរទី1អនុថែមនាលអនុថែបូនអ្នកដ៏មានអាយុនោះបុស្សដ៏សំរុំទី1មហាថែបងនឹងចង់ដឹងថាដោយម្ដេចឲ្យស្មុតថាម្ដាយល្អនេះ ឲ្យឈ្មោះថាម្ដាយល្អតើម្ដាយនឹងបែបម៉េចទើបឲ្យឈ្មោះថាម្ដាយល្អនឹងទី1ទី2ដែលគេឲ្យឈ្មោះថាពុកល្អឪពុកល្អតើឪពុកល្អនឹងល្អដូចម្ដេចទើបឲ្យឈ្មោះថាឪពុកល្អនេះទី2អដល់តែពេលទី3ឲ្យឈ្មោះតកូនមាសឪពុកឲ្យឈ្មោះតកូនមាសម្ដាយដល់តែពេលទី4 ឲ្យឈ្មោះតកូនល្អនេះដូចម្ដេចទៅឲ្យឈ្មោះថាកូនល្អតើកូនល្អនឹងល្អយ៉ាងម៉េចអញ្ចឹងចូលឲ្យអនុថែមានការសម្ដែងនៅសំណួរទាំង4ពាក្យនេះ ដើម្បីស្រាយឲ្យញោមញាតជាពុទ្ធបរិស័ទនេះបានជាទីសន្តាប់ផងសូមបរតនានិមន្តវិសិជ្ជនីអ្នកមត្ថរតនតយៈសៈទូលព្រះបង្គំ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 ខ្ញុំព្រះករុណាសូមនមស្ការ ថ្វាយបង្គំចំពោះ អង្គព្រះមហាថេរៈព្រះចន្ទធម្មោប៉ុនសរិមដែលជាព្រះមហាថែ ដោយសេចក្តីគោរពនិងដោយសេចក្តីជ្រះថ្លាកោតក្រែងថ្មភាពសូមចម្រើនពររាប់អានចំពោះ តុអាចារ្យចាស់ព្រឹទ្ធាចារ្យពហុសោតគ្រប់រូបដោយសេចក្តីស្រឡាញ់រាប់អាន ក្នុងព្រះធម៌ចម្រើនពរដល់លោកយាយលោកតាដែល មានសទ្ធាជ្រះថ្លាកំពុងតែអង្គុយត្រង់ត្រាប់ស្ដាប់ពធនាវេលាគ្រាឱកាសនេះដោយសេចក្តីរាប់អាន និងសូមចម្រើនពរដល់អិសរាធិបតី សម័យដើមទៀនប្រធានដើមប៉ុនគ្រប់រូបទាំងអស់សូម ទទួលនៅការរាប់អានពីអាត្មាភាពដោយសេចក្តីស្រឡាញ់រាប់អាន ក្នុងព្រះធម៌បន្តបន្តពីការតាំងបទនមស្ការមានមក ប្រមាណប៉ុណ្ណេះអាត្មាភាពក៏នឹងបានឱកាស ដើម្បីចូលរួមសម្ដែងពធទេសនាឆ្លើយតបទៅនឹងការសាកសួររបស់ព្រះមហាថេរៈតែមុននឹងសម្ដែងតបឆ្លើយប្រកេនចម្លើយទៅព្រះមហាថេរៈ អាត្មាភាពសូមនឹងអាននៅនាម នៅកូនប្រុសកូនស្រីអិសរាធិបតីទាំងអស់ដែលប្រពនៅ កម្មវិធីបុណ្យចម្រើនបជុនជូចំពោះលោកឪពុកនិងអ្នកម្ដាយនឹងចម្រើនបជុនផងបច្ច័យ4ផងនឹងដើម្បីជូនចំពោះលោកឪពុកអែមថននិងអ្នកម្ដាយប៉ាន់រីម នឹងហើយក្នុងនោះក៏ធ្វើឡើងដើម្បីឧទ្ទិសកុសលជូនចំពោះពពួកញាតដែលលោកបាក់បែកចែកឋានទៅកាន់លោកខាងមុខទោះជាយូរយារក្តីថ្មីថ្មីនៅក្តីក៏យើងនៅតែរលឹកគួបផ្សំជាមួយនឹងអំពើល្អដែលនៅដកជាប់នឹងកូនចៅនោះ ហើយក្នុងនោះអ្នកផ្ដើមប៉ុនមានទី1លោកថនធីនិងអ្នកស្រីវងខាព្រមទាំងបុតទី2លោកថនធួន និងអ្នកស្រីសំធីព្រមទាំងបុតទី3លោកសោមវិន និងអ្នកស្រីថនរ៉ុនព្រមទាំងបុតលោករងនិងអ្នកស្រី ថនរាព្រមទាំងបុតទី5លោកថនធីមនិងអ្នកស្រីសុនវៃព្រមទាំងបុត6លោកផាត់សុគន្ធនិងអ្នកស្រីថននឿនព្រមទាំងបុត7លោកថនឋាននិងអ្នកស្រីមនម៉ារីព្រមទាំងបុតទី8លោកថនធัว និងអ្នកស្រីហុងឡុញព្រមទាំងបុត្រទី9លោកថនគន្ធា និងអ្នកស្រីលៀងស្រីអូនព្រមទាំងបុត្រ10ហួងផេងនិងអ្នកស្រីថនស្រីពៅព្រមទាំងបុត្រនេះឈ្មោះទាំង10មកសបុកពេញនេះ គឺជាឈ្មោះអ្នកដើមប៉ុនប៉ុណ្ណាណាហើយកម្មវិធី កម្មវិធីបុណ្យប្រព្រឹត្តទៅនៅថ្ងៃពហស្13កើតខែចែកឆ្នាំ ឆ្លូវត្រីស័កពុទ្ធសករាជ2565ត្រូវនឹងថ្ងៃទី14ខែមេសាឆ្នាំ2022កម្មវិធីបុណ្យនេះប្រពំនៅគេហដ្ឋានលោកតាអែមថននិងលោកយាយប៉ាន់រីមនៅភូមិ ក្រាំងបេងឃុំពៀមស្រុកសាមគ្គី មានជ័យខេត្តកំពង់ឆ្នាំងអនុមោទនីបាទមិន10កូនមិន10កូនមិនឃើញតែ10ក្នុងនេះចា10ជ្រុះមួយអូជ្រុះមួយជ្រុះមិនបាច់រាប់អីអត់ចូលលុយផងរាប់តែអ្នកចូលលុយបានអ្នកជ្រុះបាត់ហើយរាប់ធ្វើអីបងពុនជូនរត់មួយបាត់ហើយអឺអញ្ចឹង កម្មវិធីប៉ុនថ្ងៃនេះចម្រើនវជនបច្ច័យ4ជូនលោកឪពុកអែមថននិងអ្នកម្ដាយប៉ាន់រីមនឹងហើយកូនចៅប្រុសស្រីថ្ងៃហ្នឹងមានភ័ព្វមានសំណាងណាដែលមានលោកឪពុកអ្នកម្ដាយនឹងនៅមានអាយុជីវិតតនភ្នែកនៅភ្លឺតិចនៅស្ដាប់ឮហើយនៅមានស្មារតីក្នុងការត្រេកអររាល់អំពើ នៃការតបស្នងរបស់កូន ប្រុសរបស់កូនស្រីក្នុងថ្ងៃនេះហ្នឹងហើយហើយកុំល្អថ្ងៃហ្នឹងណាកូនណាហ្នឹងហើយដល់ពេលថ្ងៃក្រោយហ្នឹងផ្ទះមានអីមានពីងទឹកមានលុយកាក់មានផ្ញើទៅតាមវិញផ្ញើផ្ញើមិនបាច់អើតឪទេណាមិនអាចមិនបាច់អើតម៉ែទេណាណា ហើយមហាថែមបាញ់មិញសួរអាត្មានឹងជាប់តកតងទៅនឹងពាក្យថាម៉ែល្អឪពុកល្អយ៉ាងម៉េចទៅម៉ែល្អយ៉ាងម៉េចទៅឪពុកល្អហាមួយទៀតកូនមាសឪពុកនិងកូនមាសម្ដាយអានឹង3ដល់ពេលទី4ដោយមួយដេចទៅ ដែលហៅថាហ្នឹងឯងកូនល្អណាកូនល្អបុត្រល្អអញ្ចឹង4សំណួរហ្នឹងញោមអត់ពិបាកយល់ទេអ្មេចទៅឪពុកល្អម្ដាយល្អនោះឲ្យតែកូនឲ្យតែកូននឹងឯងចេះគិតចេះពិចារណាត្រេះរិះតិចទៅឃើញណាខ្លាចតែកូននឹងអត់ចេះគិត តែកាលណាដែលអត់គិតអត់ឃើញម៉ែល្អឪល្អមិនទេម៉ែម៉ែឪនោះសឹងថាមិនបាច់និយាយផងទេមែនទេញោមបើកន្លែងផ្សេងអាហ្នឹងយើងយើងមិនបាច់និយាយទេតែកន្លែងនេះអាកន្លែងផ្សេងយើងអាចនិយាយបានតែកន្លែងនេះសឹងថាមិនបាច់និយាយក៏បានដែរព្រោះបើនឹងឪពុកម្ដាយគេអត់ល្អ កូនប្រុសកូនស្រីគេនឹងឯងក៏មិនបានប្រសើរមានជីវិតរស់រានមានការងារល្អ មានប្រាក់ខែមានលុយមានកាក់ចេះចាត់ចែងធ្វើបន់ជូនលោកឪពុកឯងតើម្ដាយឪពុកគេល្អហើយបានកូនគេនឹកឃើញហ្នឹងឯងអញ្ចឹងរឿងម្ដាយល្អឪពុកល្អហ្នឹងគឺមាននៅ សង្កហធម៌លើកូនប្រុសលើកូនស្រីនឹង5អានឹងបើយើងពោលទៅតាមធម៌ព្រះមានសង្កហធម៌5មានព្រមវិហារធម៌4ហើយមាននៅគុណនោះ4បាទអានឹងឪពុកម្ដាយល្អណែឪពុកម្ដាយមានសង្កហធម៌5 ព្រំមវិហារធម៌4និងគុណនោះ4រាប់ទាំងអស់មានប្រមាណញោមមានប្រមាណ4 4បូកនឹង4 8 8បូកនឹង5ស្មើនឹង13ហ្នឹងហើយបើមាន13ហ្នឹងបានអាចរាប់ថាឪពុកល្អម្ដាយល្អបានណែសង្កហៈធម៌5ហ្នឹងគឺ ពេលដែលបង្កើតកូនមកឲ្យមានការរស់រៀនឲ្យកូននឹងឯងធំធាត់ត្រូវតែមានសង្ឃៈធរនឹង5ទៀតណាញោមណាស្ដាប់ឲ្យតណាញោមណាឃើញលោកទេសមួយមួយមួយមួយយ៉ាងតិចដេកលោកអបអត់ទាំង អាម៉ាសិនអត់តន់ក្តៅឯងញោមនៅសាកង្ហាលវិគៈពេកនិយាយរត់តែឆ្លក់ទេអាត្មាអត់ថាចិត្តកង្ហាលតែបើថាបិទទៅគេលោកក្តៅមហាថែ បើអាត្មាហ្នឹងស៊ូក្តៅកុំឲ្យតែខ្យល់ចូលច្រមុះតែខ្យល់ចូលច្រមុះនិយាយរត់តែថប់ថប់ថប់ថប់ហ្នឹងណាញោមអញ្ចឹងសង្កហៈធម៌ម៉ែឪត្រូវមានឲ្យคล้ายជាឪពុកម្ដាយល្អបានបកើតកូនមកហើយត្រូវមាន5ទី1ហាម5កូន មិនឲ្យធ្វើអំពើបាបទាំងពួង ហាម5កូនមិនឲ្យធ្វើអាក្រក់ទូនមានកូននឹងឯងឲ្យធ្វើល្អនឹងទី2ជំរុញកូននឹងឯងឲ្យបានចូលសាលាសិក្សាលេខអក្សរនុពន្ធខ្លាចកូនល្ងងខ្លាចអនាគតកូននឹងឯងរស់មិនចោះសំរងមិនចូលជំនុំចំណោម នៃការរស់នៅក្នុងប្រទេសនៅក្នុងស្រុកมันស្មើមុខនឹងគេបញ្ជូនកូនឲ្យបានទៅរៀនចំណុចទី4ទូនមានកូនឲ្យខ្សែបគប់មិត្តល្អនឹងហើយឲ្យខ្សែបគប់មិត្តល្អនឹងហើយខ្លាចកូននឹងឯងទៅខ្សែបគប់បាបប្រមិត្តនាំគ្រោះនាំភ័យនាំអន្តរាយមកដល់ខ្លួននាំ ឲ្យកូននឹងឯងជប់ភ័យព្រោះតែការខ្សែគប់ខុសចំណុចទី5គឺពេលដែលកូនមានវ័យវឌ្ឍនាការចម្រើនលមមមានគ្រួសារលោកតែងតែរៀបអាពាហ៍ពិពាហ៍និងចែកទ្រព្យសម្បត្តិតាមសម័យកាលនឹងសង្ឃៈធរ5ហ្នឹងម៉ែឪណាក៏មានដែរមែនទេញោមបើកើតកូនមកហើយដែលចង់ឲ្យកូនធ្វើអាក្រក់អេអត់ ចង់ឲ្យកូនល្អទេចង់ឲ្យកូនចេះទេនឹងចង់ហើយចង់ឲ្យកូននៅព្រៅឬក៏ចង់ឲ្យកូនមានគ្រួសារចង់ឲ្យកូនមានគ្រួសារអាំងបានចៅពោមិនចង់ឲ្យកូនមានគ្រួសារអាំងស៊ីក្បាលឈូកទេមែនទេយល់ទេមិនមែនចង់ឲ្យកូនមានគ្រួសារអាំងហូបក្បាលជ្រូកអីមែនទេនឹងហើយចង់ខ្វៀលចៅណែបានមាន មានកូនគេរៀបការហើយអីហើយនឹងអេអញចិត្តបានឃើញមុខចៅហើយមនុស្សវាពុះវាប៉ិនកជើហើយអើត្រេកអត្រេកអស្មានរួចខ្លួនហ្នឹងហ្នឹងហើយហើយហើយចង់ឲ្យកូនក្រទេពេលដែលការហើយចង់ឲ្យកូនក្រចង់ឲ្យកូនទៅទាំងដៃទៅទេទេអត់ទេចែកគូនោះមកជាហៀងហ្នឹងហើយខាងប្រឡងនោះមកជាហៀងដែរមកបានមនឹម ហ្នឹងហើយតែឥឡូវហ្នឹងវាអត់គូចែកទេគេយកអាគូយន្តហើយណោះញោមណោះអឺអ្នកឡងឯងចែកម៉ូតូទៅណាខ្ញុំចែកអាគូយន្តហ្នឹងហើយអ្នកឡងឯងចែកផ្ទះទៅណាខ្ញុំឲ្យដីឃើញទេល្អទេពុកម្ដាយល្អទេល្អនឹងនឹងនឹង5នឹងខ្លីខ្លីហោមាននៅព្រំវិហារធម៌4មួយមេត្តាណា2ករុណា3មុទិតា 4ឧបេក្ខា មេត្តាការរាប់អានកូននឹងរាប់អានតាំងពីក្នុងពោះតាំងក្នុងផ្ទៃតាំងពីកូនចុះចាប់បដិសន្ធិក្អួតចង្អោហៀសម្បោលហិតលហៃតសៃតសងរស់នៅ ទាំងពីការ ដេកក៏លំបាកអង្គុយចុះក៏បាក់ក្រោកឈរក៏លំបាកដើរក៏លំបាកប្រាស់ខ្លួនដេកក៏លំបាកហូបក៏ពិបាកនឹងហើយផឹកនឹងក៏ពិបាក ដើរនឹងក៏ពិបាកយោងតែអាត្មានឹងពិបាកផងដល់ពេលមានកូនតាំងពី1ខែទៅរហូតដល់9ខែ10ថ្ងៃនេះពិបាកណាស់តែដោយការចិត្តរាប់អាន ចំពោះកូនស្ម័គ្រចិត្តទ្រាំលំបាកតម្រាំតែតែដល់ថ្ងៃកូនប្រសូតចាឧត្តរចាផ្ទៃមែនទេញាតិញោមណោះហ្នឹងឯងស៊ូទ្រាំស៊ូលំបាកទាំងអស់ហ្នឹងគឺដោយអាស្រ័យការរាប់អានមួយទៀតគឺករណាការអាណិត មានមេត្តាបិតាលោកឪពុកអ្នកម្ដាយណាដែលអត់អាណិតកូននោះណោះហ្នឹងហើយមានតែឪពុកម្ដាយខ្មោចឪពុកម្ដាយប្រែតឪពុកម្ដាយនរកនឹងมันអាចចោលកូនបានណែស្គាល់តែពីរឿងស្នេហាស្គាល់តែពីរឿងសេចក្តីសប្បាយរីករាយក៏ប៉ុន្តែចិត្តករណាមិនមានណាមានកូនហើយសម្រាប់គ្នាទាំងដែលគ្នាមិនដឹងខ្យល់អ្វីហ្នឹងហើយទៅទម្លាក់ចោល បន្លូតចោលទម្លាក់ចោលអាហ្នឹងអាហ្នឹងគេហៅថាម៉ែម៉ែខ្មោចម៉ែព្រាយម៉ែបិសាចម៉ែនរកណាញោមណាណាឪពុកណាដែលបង្កើតកូនចោលហើយមិនបានចិញ្ចឹមមើលតែគេហៅថាឪពុកមន់ឪពុកដើកណាញោមណាដើកពងហើយចោលមន់បង្កើតហើយចោលគ្មាន ជួយចិញ្ចឹមមីមេទេ មែនទេញោមមែនទេហ្នឹងហើយតែបើថាអាលួងគេហ្នឹងពិបាកណាស់ អាអាលួងគេនឹងស្រួលណាអាប្រភេទពុកមន់ហ្នឹងណាញោមឲ្យផ្អែមឲ្យលួយ ដើរបោកអាស្រីស្រីទេ មានកូនប្រុចមានកូនប្រុចគ្មាននៅមើលថែទេអាហ្នឹងគេថាពុកប្រភេទមន់ញោមមន់មិនហ្នឹងមន់កែលួងណាតែផ្ទះស្លាប់ធ្វើភិលភិលភិលភិលកលឹងតែមិនមេហ្នឹងគឺធ្វើព្រិលព្រិលណាបើអូនឯងព្រមស្រឡាញ់បងបង្កើតអាស៊ីបឲ្យវែងហ្នឹងព្រិលព្រិល គេវាស់អាស៊ីបឲ្យនោះស្គាល់អាស៊ីបឯងញោមខ្ញុំធ្លាប់ស្លៀកអាហ្នឹងពីដើមណាអាហ្នឹងហើយហើយដល់ពេលមីមេវាមិនជឿវាអត់អត់អត់អត់ហ្នឹងហើយមីមេវាមិនជឿវាមិនអត់អត់អត់ដល់ពេលអញ្ចឹងអាអាអាអាមេអាបាហ្នឹងវាវាចឹកដុំថ្មវាចឹកដុំថ្មវាធ្វើម៉ោះម៉ោះម៉ោះម៉ោះម៉ោះម៉ោះម៉ោះ ចេះចេះនិយាយភាសាមនទៀតណាញោមហ្នឹងហើយហើយដល់ទៅពេលនោះអាអាដល់ពេលអាស្ទៀវនោះវាឃើញថាមីមេនោះអត់ព្រមអត់ជឿអាបាកាចាស់នោះបោកបិជើនពេកនោះអញ្ចឹងហើយបានអាស្ទៀវនោះឡើងលើ លបងមកវាទៅផ្ទះទ្រូងទៅភឹបភឹបភឹបភឹបមកនេះមកអញអោ គេថាមកទេមកអញស្មោះអញអោបអញកសោបអញ្ចឹងណាតែគាត់កុំជឿឲ្យតែប្រភេទឪពុកបាមន់នេះអត់កើតដល់ទាំងអស់ហ្នឹងបកើតឲ្យចោលទាំងអស់ហ្នឹងណាញោមណានឹងអត់មានករណាអីទេ តែគ្រាន់តែក្នុងទីនេះព្រះមហាថែលោកចង់ដឹងអំពីឪពុកល្អម្ដាយល្អម្ដាយឪពុកល្អគឺមាននៅករណាគឺការអាណិតចំពោះកូនមុទិតា មុទិតានឹងឯងគឺតូតុនតរកូនប្រុសតូតុនតរកូនស្រីតាំងពីក្នុងផ្ទៃរហូតចាអុតតចិញ្ចឹមមើលថែទាំងលំបាកទាំងត្រដរហាលក្តៅហាលភ្លៀងនឹងអត់នឿយអត់ហត់អីទេ ចិត្តមមី សម័យនឹកកូនពេលណា ការនឿយហត់ទាំងឡាយត្រូវរំសាយមកទាំងពីស្រែពីភ្លឺពីទីចិត្តទីឆ្ងាយ ឃ្លានបាយហេវទឹកតែនឹកដល់កូនពេលដែលមកដល់ផ្ទះក្រន់តែជួបមុខកូនការហត់នឿយទាំងបាល់មានត្រូវរលត់សូនឆឹងណែនឹងដោយការទូទុនតរកបុតពេលដែលឃើញមុខបុតភ្លាមការនឿយហត់ ទាំងបាល់មានការស្រេកឃ្លានការហេវហត់ទាំងបាល់នោះត្រូវបាត់ថើបកូនតែមកខ្សើទៅនឹងឯងបាត់ហេវអាលីណោះញោមណោះនឹងឯងនឹងទូទុនចំតរកូនហ៎ និងអបេខាគាត់ធ្វើ នៅសេចក្តីស្រឡាញ់នឹងដូចដូចគ្នាទាំងអស់មិនថាកូនប្រុសមិនថាកូនស្រីមិនថាកូន ខ្មៅមិនថាកូនស មិនថាគាត់ក្រមិនថាគាត់មាន ទេ គឺថាកូននឹងឯងគាត់ផ្ដល់សេចក្តី សុខឲ្យរស់នៅបានសុខស្រួលដូចដូចគ្នានឹងគឺព្រមវិហារធម៌4នឹងនៅគុណទាំង4ទៅទៀតមហាគុណទាំង4មានអនន្តគុណ និងអណេកបគុណអបមាណគុណនិងអសមៈគុណនឹងដែលព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ប្រកាសសម្ដែងថាមេត្តាបេតាបៃតានឹងឯងមានអនន្តគុណគឺគុណដ៏ក្រៃលែងនឹងមាននៅអណេកបគុណគុណច្រើនជាអណេកនឹងមាន អបមាណគុណគុណរាប់មិនបានប្រមាណមិនអស់ទេណាញាតិញោមណា សំបីតែយកនៅភ្នំព្រះសុមេរុធ្វើជាដងបាកាទឹកមហាសមុទ្រធ្វើជាទឹកថ្នាំផែនដីទាំងមូលធ្វើជាกระดาษសៀវភៅសរសេរកណនីត្រាអស់រិចរិលនៅភ្នំព្រះសុមេរុរីងហួតអស់ទៅដល់ទឹកមហាសមុទ្រសេសរសេរសុសសាយរលាយនៅផែនដីនេះទៀតក៏កណនីគុណម្ដាយឪពុកមិនអស់ដែរម៉ែឪមានគុណគុណមានទងន់ធ្ងន់ដោយប្រតតែពីរ គ្មានអ្វីនឹងសងគុណលោកទាំងពីរមាសប៉ុនគិរីថ្លៃពុំស្មើផងនឹងលោកថាគុណម្ដាយឪពុកនេះគឺរាប់ប្រមាណមិនអស់ទេអញ្ចឹងបានលោកថាមេត្តាបិតាមាននៅនឹងអបមាណគុណប្រមាណមិនបានរាប់មិនអស់ថ្លឹងថ្លែងវោះវល់ថាប៉ុណ្ណេះថាប៉ុណ្ណោះគឺកំណត់មិនបានអសមគុណ វត្ថុក្នុងលោកដែលយល់ថាមានតម្លៃណាស់ឲ្យស្មើទៅគុណម៉ែគុណឪគឺអត់មានឡើយ មែនទេញាតិញោមហ្នឹងហើយចឹងបានព្រះសម្មាសម្ពុទ្ធដាក់ងារដាក់នាមឲ្យមេត្តាបិតាថាជាព្រះរស់នៅក្នុងផ្ទះ ប្រសិនបើកូនចៅប្រុសស្រីនឹងឯងបានដឹងថាម៉ែឪជាព្រះនោះសំឡោះមិនប្រព្រឹត្តឆ្កំឆ្គងដល់ម៉ែដល់ឪទេនេះដែលឪពុកបដាយល្អនឹងគឺមាននៅសង្កហៈធម៌5មាន ព្រមវិហារធម៌4និងមាននៅមហាគុណុក4នឹងឈ្មោះថាម៉ែឪល្អម៉ែល្អឪពុកល្អណាប៉ុណ្ណាតនេះនឹងឲ្យខ្លីៗប៉ុណ្ណឹងហោមួយទៀតកូន មាសម្ដាយកូនមាសឪពុកនឹងមិនយកូនមាសញោមអត់មានដែរឃើញកូនមាសផងកណាមឃើញតែកូនសាច់ហ្នឹងហើយមានកូនសាច់ខ្មៅសាច់សហ្នឹងហើយកូនជាប្រភេទសាច់មនុស្សបើថាចេញមកឲ្យជាកូនមាសកូនស្ពាន់កូនដែកកូនដេរ៉ាកូនសង្កសីកូនផ្លាទីនកូនមាសកូនពេជ្រអត់ដែលឃើញទេញោមណាហ្នឹងហើយកូនមាសឪពុក ហ្នឹងហើយកូនមាសឪពុកហ្នឹងគឺសំដៅទៅលើថាកូនឯណាដែលល្អមានតម្លៃគ្រប់គ្រាន់ដែលឪពុកម្ដាយនឹងឯងពឹងបាន មានតម្លៃគ្រប់គ្រាន់ដែល ម្ដាយឪពុកនឹងឯងរស់នៅមិនមានសេចក្តីភ័យព្រួយ គឺកូនឯណាមិនដែលចេះបំផ្លាញម៉ែចេះបំផ្លាញឪគឺជាកូនណាដែលរស់អាស្រ័យមេត្តា ចិញ្ចឹមហើយចិញ្ចឹមមេដាបៃតាវិញ ណាញាតិញោមណាអញ្ចឹងម្ដាយឪពុកឈ្មោះថាម្ដាយល្អឪពុកល្អព្រោះមានសង្ឃៈធម៌ព្រមវិហារធម៌4និង មហាគុណ9ដល់ទៅពេលកូនមាសនិងកូនពេជ្រនេះណាញោមតល់តែមានសង្ឃៈធម៌5ដែរបានឲ្យឈ្មោះថាកូនមាសកូនពេជ្រតែមាន សង្ឃៈធម៌5នឹងហើយកាត់ថ្លៃអត់បានទេហើយមានកូនណាមានសង្ឃៈធម៌5នឹងនៅ ណាតូចមានហ្នឹងក៏មានសើសើមានស្ទើស្ទើដែរណាហ្នឹងហើយសង្ឃហធម៌5កូនប្រុសកូនស្រីត្រូវមាន ទី1មេត្តាបិតាធ្លាប់ចិញ្ចឹមយើងយ៉ាងណាចិញ្ចឹមគាត់យ៉ាងនោះវិញហ្នឹងហើយអើបើសិនជាមេត្តាបិតាត្រូវការឲ្យកូនជួយនៅទុក្ខធរៈកិច្ចការណាកូននោះឯងគឺជាកូនដែលចេះធ្វើជាភារៈឲ្យម៉ែឪប្រើហ្នឹងហើយគឺកិច្ចការងារណាដែលឪពុកម្ដាយត្រូវការឲ្យជួយត្រូវជួយលោកវិញ មួយទៀតគឺធ្វើជាកូនល្អមេរយាទចរិយារិទ្ធពាសំរុំជាអ្នកស្នងនៅគេមរតកមេត្តានិងបិតាហើយបើយើងនឹងឯងជាអ្នកស្នងមរតកមេត្តាបិតាដូចគេដូចឯងដែរក៏ប៉ុន្តែ យើងនឹងមិនធ្លាប់ប្រតិបត្តិម៉ែមិនធ្លាប់ប្រតិបត្តិឪមិនធ្លាប់ចិញ្ចឹមម៉ែមិនធ្លាប់ចិញ្ចឹមឪមិនធ្លាប់ឧបត្ថម្ភម៉ែមិនធ្លាប់ឧបត្ថម្ភឪ បានទទួលគេមរតកនឹងគេដែរក៏ប៉ុន្តែកូននៅឯងមិនមានចរិតរឹកពីល្អស័កសមនឹងទទួលគេមរតកនឹងដែរទេណែគេ បាន10យើងបាន10គេបាន5យើងបាន5បានដូចគ្នាក៏ប៉ុន្តែគុណធម៌ដូចគ្នាទេ មែនទេម៉ែឪខ្លះនឹកឃើញថាអើកូនដូចគ្នាបើមិនឲ្យមិនកើតអានឹងតែមិនឲ្យអត់បានណាច្រឡោតតោតតងឥឡូវហ្នឹងរឿងឥឡូវហ្នឹងរឿងដល់ម៉ែរឿងដល់ឪតែឥឡូវហ្នឹងណាអ្នកគាត់ឲ្យឲ្យទាំងចិត្តគាត់អត់សុបាយចិត្តឲ្យទាំងដែលគាត់នឹងឯងហ្នឹងមិនសូវជាស្ម័គ្រជ្រះស្រឡះពីបតីរបស់លោកប្រមាណទេព្រោះកូនហ្នឹងគឺជាកូន មិនមាននៅសង្ឃៈធម៌មិនបានសង្គ្រោះគាត់ទេ ហ្នឹងហើយកុំថាម៉ែឪស្រឡាញ់កូនស្មើស្រឡាញ់ស្មើហើយក៏ប៉ុន្តែយើង មានរឹកពីចរិយាមេរយាទមិនល្អមិនសាកសមនឹងទទួលគេមរតករបស់គាត់ទេហ្នឹងហើយចឹងហើយត្រូវធ្វើរឹកពីឲ្យល្អជាអ្នកស្នងនមរតកម៉ែឪនឹងទី4 នឹងឯងត្រូវរក្សាវងតកោរបស់ម៉ែរបស់ឪនឹងឯងឲ្យល្អឲ្យប្រសើរជួយលើកកម្ពស់កិត្តិយសគ្រួសារជួយលើកកិត្តិយសកេរ្តិ៍ឈ្មោះពូជពងវងត្រកូលរបស់ពុករបស់ម៉ែនឹងកុំឲ្យអាប់អោនទី5ពេលដែលឪពុកម្ដាយបាត់បង់ជីវិតទៅនឹងត្រូវចេះធ្វើបុណ្យឧទ្ទិសកុសលជូនចំពោះលោកនេះបានឈ្មោះថាកូន មាសឪពុកកូនមាសម្ដាយណាបងណានឹងហើយក៏ប៉ុន្តែព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ប្រកាសសម្ដែងថា វត្ថុ6យ៉ាង ដែលមានដូចអត់មានញោមញោមអើយមេឃសតុំសតុំរត់ចោលលោកឡោហើយណោះហ្នឹងហើយឥឡូវស្ដាប់បន្តិចទៀតចប់ណាអឺព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ប្រកាសសម្ដែងថាវត្ថុ6យ៉ាង មានដូចគ្មាន មិនទៅដែលគ្មានដូចគ្មាននោះមានហើយដូចជាគ្មានទៅវិញទី1ព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ប្រកាសសម្ដែងថាអគុណังកតាំងវិយៈមានកូនដែលមិនដឹងគុណណាមានដូចជាគ្មានណាមានកូនដែលមិនដឹងគុណមានដូចគ្មានអបើអត់ដឹងគុណទៅហើយទោះមានមិនដឹងបានប្រយោជន៍អីណោះញោមណោះហ្នឹងហើយមកនោះវាគ្រាន់តែនាំបញ្ហា នាំតែទុកនាំលំបាកបកើតកូនមកឈាមហូរឲ្យទាំងធ្លុកប៊ីងាប់ប៊ីដាច់ខ្ចល់ឆ្លងទលេវាប៊ីមិនទាំងរស់ខ្លួនឯងផងដល់ពេលធំធាត់លូតលាស់ដៃជើងមានជីវិតកម្លាំងកំហែងហើយពឹងក៏ពឹងបានហ្នឹងហើយពឹងក៏ពឹងបានថាក៏ថាមិនបាន ព្រានបដៅ មិនដែលយកត្រជាស្ដាប់ការងារមិនដែលយកភ្នែកជួយមើលម៉ែឪ កម្លាំងមិនដែលជួយកិច្ចការងារអ្វីអ្វីចិញ្ចឹមម៉ែចិញ្ចឹមឪក៏គ្មាននេះកូនបែបហ្នឹងព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ប្រកាសសម្ដែងថា បើមិនដឹងគុណហើយទោះជាមានដូចអត់មានតោះនេះញោមហ្នឹងហើយហើយទី2ព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ប្រកាសសម្ដែងថាញាតមិត្តតាំងអសង្កហោវិយៈណែមានញាតតែមិន សង្គ្រោះញាតិ ទោះជាមានដូចគ្មានហ្នឹងណាព្រះសម្មាសម្ពុទ្ធព្រះអង្គសម្ដែងថាបើមានញាតមិនចេះជួយយកអាសាគ្នាទោះជាមានដូចគ្មានណែមានបងមានប្អូនណា ពឹងគ្នាមិនបាន មានបងមានប្អូន មិនចេះសាមគ្គីគ្នា មានបងមានប្អូនមិនចេះស្រឡាញ់គ្នា មានបង មានប្អូនមិនចេះជួយសង្គ្រោះគ្នាណាមានមានទៅណាក្រក្រទៅ ណាពិបាកពិបាកទៅណែម៉ែឪចែកគេស្មើគ្នាម៉ែឪឲ្យស្មើប្រហាក់ប្រហែលគ្នាប្តីប្រពន្ធមានរៀងរៀងខ្លួនផ្ទះមានរៀងរៀងខ្លួនណែណានារស់យ៉ាងម៉េចរស់ទៅ លែងស្គាល់បងលែងស្គាល់ប្អូនអត់ពឹងបង អត់ពឹងប្អូនអត់ចេះជួយគ្នា និងអត់ចេះស្រឡាញ់គ្នាមានបងប្អូន ដូចគ្មានបងប្អូន មែនទេញោមណែបើកាលណាមានបងប្អូនហើយដូចគ្មានយ៉ាងនេះចង់ធ្វើអីក៏អត់បានដែរ ហ្នឹងឯងចង់ធ្វើកំថាឡៃបច្ច័យ4កំថាឡៃចម្រើនបជនយមសំបីតែថ្ងៃសិល8ពេញបោមិនដែលឲ្យម៉ែឪមិនបានទៅរក្សាសិលមិនដែលឲ្យម៉ែឪស្គាល់ខ្លងទ្វារវត្តមិនដែលស្គាល់ម៉ែឪណាទទួលសង្ឃទានពីកូនសំបីតែម្ដងអាហ្នឹងមកពីអីមកតែពីកូននឹងឯងមើលបំណាំ គ្នាអត់ស្រឡាញ់គ្នាអត់សង្គ្រោះគ្នាអត់សាមគ្គីគ្នាអញ្ចឹងមានបងប្អូនមានសាច់មានញាតិគេដែរតែមានដូចគ្មានអរនេះញោម ហ្នឹងឯងហ្នឹងទី2ហើយចំណុចទី3ជីវិតមិត្តតោអកុសលោវិយៈមានជីវិតរស់នៅ ហើយក៏ប៉ុន្តែมันបានធ្វើសេចក្តីល្អមានជីវិតក៏ដូចជាងាប់បាត់ទៅហើយញោមណែងាប់ស្មារតីណាគឺស្លាប់នៅចិត្តស្លាប់នៅសន្តាន បេះដូងក៏អត់មាន នឹងបើសិនតែមានជីវិតព្រោះតែម៉ែឪបង្កើតហើយតែអត់ចេះធ្វើសេចក្តីល្អចំពោះម៉ែចំពោះឪមានជីវិតម៉ែឪបង្កើតហើយតែដូចតទេដូច អត់មានជីវិតអីណាព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ប្រកាសសម្ដែងថា មានជីវិតក៏ប៉ុន្តែ មិនបានធ្វើសេចក្តីល្អនឹងអត់បានធ្វើសេចក្តីល្អតបស្នងសងគុណដឹងគុណចេះតបគុណហ្នឹងហើយ មើលថែចិញ្ចឹមម៉ែព្រួយបារម្ភពីម៉ែយកចិត្តទុកដាក់ពីម៉ែពីឪដែលលោកធ្លាប់ចិញ្ចឹមធ្លាប់គួតផ្គងយើងនេះអញ្ចឹងអាសេចក្តីល្អនឹករលឹកដឹងគុណចំពោះលោកនឹងឯងមិនដឹងកើតមកធ្វើអីដឹងមានជីវិតធ្វើអីគេដែរទេនាំធ្ងន់ផែនដីណាញោមណោ បើថាឯងកើតពីអាចគោកើតពីដើមឈើកើតពីសត្វធាតុឯណាមិនថាទេតែឯងកើតពីម៉ែកើតពីឪណែរស់ដោយសារម៉ែឪអ្នកចិញ្ចឹមរស់អាស្រ័យដោយសារម៉ែឪនៅផ្គត់ផ្គង់ទំនុកបំរុងតែ ខ្លួនឯងនេះយកអាជីវិតដែលម៉ែឪខំថែម៉ែឪខំណាចិញ្ចឹមយកចិត្តទុកដាក់ណាស់តែចុងក្រោយខ្លួនឯងអត់ដឹងអាសេចក្តីល្អរបស់មេត្តាបិតាផង បើមានជីវិត ដូចគ្មានជីវិតអញ្ចឹង ហ្នឹងហ្នឹងចំណុចទី3ដល់ចំណុចទី4ព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ប្រកាសសម្ដែងថាចក្ខុមន្តោទុបញ្ញោអចក្ខុវិយៈហ្នឹងមានចក្ខុមានភ្នែកហ្នឹងតែបើអត់មាន បញ្ញាទេមានភ្នែកដូចអត់ភ្នែកតែអត់មានបញ្ញាហើយ មានភ្នែកមើលស្អីក៏មិនឃើញដែរណាបាទតែល្ងងហើយនឹង ហ្នឹងហើយតែល្ងងហើយអត់ស្ដាប់ពាក្យទូមាន ព្រៀនប្រដៅរបស់សពបរោះអត់ស្ដាប់ទូមាន ព្រៀនប្រដៅលោកអ្នកដ៏មានគុណដែលលោកស្ដីប្រដៅមានភ្នែកហ្នឹងក៏ដូចខ្វាក់ដែរបើអត់ចេះមើលតែអ្វីថាល្អអត់ដឹងថាអ្វីជាគុណអត់ដឹងអ្វីថាជាទោសអ្វីគួរធ្វើនឹងអ្វីគួរធ្វើអ្វីគួរតបអ្វីមិនគួរតប ណាអាសេចក្តីល្អដែលខ្លួនឯងត្រូវដឹងចំពោះលោកលោកចិញ្ចឹមមើលថែយើងដល់បច្ច័យទាំងឡាយ4ចៃបរៈបិណ្ឌបាតសិណាសនៈកលៀនភេសជ្ជៈម៉ែឪអស់ចំណាយលើយើងច្រើនអូច្រើនតាំងពីតូចក្រូចឆ្មារហូតដល់ខ្លួនឯងរស់រៀនប៉ុណ្ណេះម៉ែឪនិយាយស្ដីថាតើបត្រឹសដាក់ម៉ែដាក់ឪណាញោមហ្នឹងហើយតិចមានមិនចេះស្ដាប់ភ្នែកមានមិនចេះមើល នឹងឯដៃជើងមានមិនហ៊ានបញ្ចេញកម្លាំងកាយវិការកម្រើបំរើម៉ែបំរើឪអាហ្នឹងមកពីមកតែពីអាបញ្ញាខាងក្នុងវាអត់មានតែបញ្ញាអត់មានទេដូចអត់កើតការអីទេមែនទេលោកអ៊ំចាណ៎ហ្នឹងហើយអញ្ចឹងមានភ្នែកតែអត់មានបញ្ញាទុបបញ្ញាហើយមានភ្នែកដូចអត់ភ្នែកញោមអើយមានភ្នែកដូចអត់ភ្នែកអញ្ចឹងណាកាលណាដែលយើងអាមានអាសេចក្តីល្ងងបិទបាំងខាងក្នុងនឹងហើយនោះ ចឹងចម្រើនពរញាតិញោមពុទ្ធបរិស័ទយើងគ្រប់គ្នាជាកូនប្រុសជាកូនស្រីណាឥឡូវយើងមានភ្នែកម៉ែឪឲ្យកុំសម្លក់ម៉ែណាប្រយ័ត្នកើតជាតិក្រោយនឹងខ្វាក់ភ្នែកណាតើណាអាភ្នែកទៅសម្លក់ម៉ែនឹងថ្មទីអត់មាន បញ្ញាហ្នឹងហើយបើមាន បញ្ញាឆ្លៀវឆ្លៀសមកអត់ហ៊ានទេម៉ែឪស្ដីថាម៉ែឪប្រើអីចឹងទៅទៅទៅមិនម៉ែឪប្រើសម្លក់ថ្មែទៅប្រើប្រើតែខ្ញុំ ប្រើនោះប្រើគាត់មិនតន់ ចាស់ដើមរួច ណាទេតែម៉ែខ្ញុំឪខ្ញុំមើលតែអញ្ចឹងបើទ្រឹសខ្ជិលខ្លួនឯងប្រើតកូននឹងឲ្យភ្នែកសម្លក់ថ្មែទៅនឹងឯងបើម៉ែឪប្រើទៅលើកដៃច្អល់នេះនេះអានេះធ្វើខ្លួនឯងយកខ្លួនឯងកើតសំយោច្អល់នេះកុំច្អល់ប្រកបម៉ែប្រើម៉ែប្រយ័ត្នកើតជាក្រោយអត់មានម្រាមដៃច្អល់ណាប្រយ័ត្នអត់មានដៃនឹងសម្រាប់កាន់សម្បេះកាន់ស្លាបព្រាហូបក៏កាន់បានណាណាកុំយកជើងបោះ កុំយកជើងនឹងឯងទៅធាក់កុំយកជើងនឹងឯងទៅសឡម៉ែសឡឪគម្រាមម៉ែគម្រាមឪប្រយ័ត្នជាតិក្រោយដាច់ត្រឹមផ្លូវណាហ្នឹងគាត់ថាប្រាប់ឲ្យហើយអាហ្នឹងញាតិញោមណាអាតិចមានណាមិនស្ដាប់ម៉ែមិនស្ដាប់ឪណាអាតិចហ្នឹងមានប្រយ័ត្នស្ដាប់អីអត់លឺប្រាប់ហើយណាញាតិញោម ណាប្រសិនបើយើងមាន បញ្ញាហើយអ្វីអ្វីទាំងអស់វាល្អប្រសើរអញ្ចឹងបានព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ប្រកាសសម្ដែងថារបស់ទី4ហ្នឹងដែលមានដូចគ្មានមានភ្នែកតែគ្មានបញ្ញាបើគ្មានអបើមានដូចគ្មានហ្នឹងហើយចំណុចទី5អភោគវន្តោអតនោវិយៈនឹងព្រះ សម្មាសម្ពុទ្ធព្រះអង្គទ្រង់ប្រកាសសម្ដែងថាមានទ្រពមិនចេះឲ្យទៀនបើមានក៏ដូចគ្មាន ណែមានទ្រព្យមានសម្បត្តិតែកូនប្រុសកូនស្រីត្រូវមានភោគៈសាធារណៈណាភោគៈសាធារណៈមានន័យថាបើបានរកទ្រព្យសម្បត្តិមានហើយត្រូវចែកម៉ែចែកឪហូបផងណាហ្នឹងហើយត្រូវចំណាយដល់ម៉ែដល់ឪផង យើងរាល់ថ្ងៃហ្នឹងអត់មាន បានជីវិតពីណាមកទេណាដៃជើងម៉ែឪឲ្យកម្លាំងពលាំងបញ្ញាស្មារតីទាំងអស់ម៉ែឪឲ្យណាញោមណានឹងឥឡូវខ្យល់មកញោម ចេះតែភ័យភ័យអាត្មា ទេសមើលទេសមើលលើដែរហ្នឹងខ្លាចអានោះវាហើមកមែនតែអត់អីទេញោមអត់តន់ភ័យទេហីហ្នឹងហើយអត់អីទេហ្នឹងហើយអត់មានអត់មានកិច្ចទៅណារួចទេបើសិនតែមកដោខ្ទៀតមកយើងទាំងអស់គ្នាហ្នឹង ចឹងចម្រើនពរញាតញោមពុទ្ធបរិស័ទថាប្រសិន បើ មានទ្រព្យសម្បត្តិហើយមិនចេះឲ្យទានមិនចិញ្ចឹមម៉ែមិនចិញ្ចឹមឪមិនគត់គងម៉ែមិនគត់គងឪមានទ្រព្យដូចជាគ្មានបើមានធ្វើអីបើមានអត់ចេះឲ្យម៉ែឪប្រើប្រាស់អត់ចេះចែកម៉ែឪហូបផងមិនចេះចែកម៉ែឪនឹងឯងរស់នៅស្រុកសួលផង ហ្នឹងហើយយើងដឹងថាយើងរហត់ណាស់យើងដឹងថាយើងនឹងឯងសន្សំយើងដឹងថាយើងនឹងគិតណាស់តែម៉ែឪចិញ្ចឹមយើងណាសក់មួយជ្រៀកជា10តោះនេះញាតិញោមញោមអើយញោមងាកមកនេះណែម៉ែឪណា ពេលដែលចិញ្ចឹមកូនប្រុសចិញ្ចឹមកូនស្រីណាសក់មួយជ្រាកជា10គិតដល់កូនប្រុសគិតដល់កូនស្រីឥឡូវនេះកូនមាន បានហើយ គួរចែកម៉ែចែកឪខ្លះផងអានឹងបានសមជាកូនល្អមែនទេញាតិញោមទេណែឡូយឯងប៉ណ្ណឹងឡូយឯងហ្នឹងបើកាលណាដែលយើងមានទ្រពចេះចែកម៉ែចែកឪចេះធ្វើបន់ធ្វើទាន ណែបានបនបានកសលច្រើនណាស់កើតជាតិណាណារមែងមានទ្រព្យសម្បត្តិយើងខ្លាចអីនឹងធ្វើណាម៉ៃអូយើងជាព្រះណានឹងអានឹងចំណុចទី5ហើយដល់ទី6អន្តោពុទ្ធសាសនេ បហិតវាបហិទ្ធាវិយៈហ្នឹងហើយអត់ទោសច្រឡំអានបល័យច្រឡំណាញោមណានិងព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ប្រកាសសម្ដែងថាកាន់ព្រះពុទ្ធសាសនាក៏ប៉ុន្តែមានជំនឿទៅលើ មង្គលភ្ញាក់ផ្អើលបើកាន់ព្រះពុទ្ធសាសនាបែបនេះកាន់ដូចជាមិនកាន់ណែមានឈ្មោះថាជាព្រះពុទ្ធសាសនិកមានឈ្មោះថាជា ពុទ្ធបរិស័ទក៏ប៉ុន្តែណោះ ទៅជឿលើអីណាគ្រូអាគីណេតណោះទៅជឿលើអីណានាគចូលនាគហោះនាគហើសំដែងរឹតអីណាចឹងទៅណែអានឹងបើសិនថាអ្នកណាដតីមិនសូវអីណែមានលោកមិនដឹងដែរណាញោមណាគ្រាន់តែស្ គ្រាន់តែភ្លេងប៉ិនពាទ្យខ្ដុងមានវត្តណាមួយនោះ យើងមិនបាច់និយាយទេគ្រាន់ឮប៉ិនពាទ្យមករំតែហ្មងញោមអេបើបើសិនតែខ្លួនឯងនឹងឯងជ្រួលជាឆ្លៀកជ្រុលជាស្លៀកស្បង់សពរំទៅហើយហើយចោះមិនក៏មិនរស់បាត់សុំទឹកមកផ្ដិលហ្នឹងទៅឥឡូវហ្នឹងកំពុងតែល្បីយ៉ាងងាប់ហើយណាញោមណោះហ្នឹងហើយតាំងពីមុនចូលឆ្នាំរហូតដល់ថ្ងៃចូលឆ្នាំនេះហើយនៅតែទឹកមកផ្ដិលទឹកមកផ្ដិលហើយកាលណា គេឲ្យនៅអាទឹកមកផ្ទិលហ្នឹងឲ្យបាត់បាត់ទៅកុំឲ្យនៅទឹកមកផ្ទិលទឹកមកផ្ទិលហ្នឹងហើយដល់តែប្រុសចាប់ក្បាលមីក្រូសុំទឹកមកផ្ទិលដោយដៃស្រីដងហើយដល់តែពេលស្រីសុំទឹកមកផ្ទិលដោយដៃប្រុសដងនិយាយពីសុំតាំងពីមុនចូលឆ្នាំឥឡូវដល់ថ្ងៃចូលឆ្នាំទៅហើយនៅតែសុំទឹកមកផ្ទិលទៀត ហ្នឹងហើយអញ្ចឹងចម្រើនពោថានេះយើងជាប្រសង់នឹងណាមានសីលាចារវត្តសិក្ខាបទណច្ចគីតវិទិតវិសោកំថាឡាយប្រគំរំជ្រៀងសូមបីតែមើលមើលបានផងឯងគ្រាន់តែលើពិនពៀតក្ដួងលើរំចេញមកណា អឺស្ដេចហនុមានចូលរិទ្ធពីនេះ បារមីពីនោះអាកុហកអើយណាញោមណាក៏ហើយកុំសំដែងសំពេកនេះយើងអ្នកកាន់ព្រះពុទ្ធសាសនារបៀបរបៀបហ្នឹងព្រះពុទ្ធព្រះអង្គសំដែងថាទោះជាកាន់ក៏ឈ្មោះថាមិនបានកាន់ដែរ មានក៏ដូចជាគ្មានអញ្ចឹងណែយើងអ្នកកាន់ពុទ្ធសាសនាណែជឿពាក្យទូនមានព្រានបដៅរបស់ព្រះចិនស្រីសេចក្តីល្អត្រូវធ្វើទានមិនតាន់ឲ្យត្រូវឲ្យទៅសិលមិនតាន់រក្សារក្សាទៅធរអាមិនតាន់រៀនរៀនទៅណែមិនតាន់ដឹងគុណដឹងទោសដឹងខុសដឹងត្រូវស្ដាប់ណាតាមអវាទទូមានព្រានបដៅរបស់ព្រះសម្មាសម្ពុទ្ធគោរពតាមពាក្យអវាទរបស់ព្រះអង្គទ្រង់ហាមនោះ សពបាបាសអករណងកុំធ្វើបាបកុសលសូសន្សំបុត្រឲ្យបានច្រើនសចិត្តបរិយោទេប៉ុណ្ណឹងជំរះចិត្តឲ្យល្អទៅណែកាលណាដែលយើងយល់ធម៌យល់អាហើយម៉ែឪរស់អត់ពិបាកទេបើកាលណាកូនចេះធម៌ចេះអាចេះដឹងគុណដឹងទោសណែគោរពតាមពុទ្ធសាសនាកូននោះឯងគឺជាកូនល្អអត់ប្របាក់ម៉ែឪទូលមានពីបដៅទេណោះញោមណោះតែកូនណាដែលអត់បានដឹងថាខ្លួនឯងនឹងឯង គឺជាអ្នកកាន់ពុទ្ធសាសនាទេកើតមកគឺគេហៅថាកើតមកស្ដុកលោកគាត់ណាទម្ងន់ផែនដីទេបើនិយាយពីមនុស្សវិញប្រភេទដើមឈើគេថាប្រភេទដើមអាស័យព្រៃណាញោមណានឹងប្រភេទដើមអាស័យព្រៃអាស័យព្រៃកើតមកវាអត់ល្អឲ្យវាទេដុកដើមមកកងេងកងងកងេកងក់ឲ្យស្ទត់តបឡាអ្នកណាទៅកាច់អ្នកណាទៅពុតវាធម្មជាតិវាដុះមកអញ្ចឹងមែនទេញោមមែនទេណាបើសិនតែលូតល្អបន្តិចក៏យកធ្វើអីអត់កើតដែរក្រៅតែពីគេយកធ្វើប្រអងឡើងថ្នោតហ្នឹង មែនទេគ្រាន់តែគេយកសួរយកឡើងអាស្រ័យផលប៉ុណ្ណឹងអោះបើថាបើបើបើសិនតែថាចងេងចងាងពេកគេយកធ្វើលបងនឹងឯការពារអញ្ចឹងអញ្ចឹងមនុស្សប្រភេទប្រភេទអស័យព្រៃហ្នឹងការពារគេរហូតធ្វើខ្ញុំកញ្ចេះគ្រាន់តែយកទៅការពារទ្រព្យសម្បត្តិគេគេប្រាថ្នាប្រយោជន៍តែប៉ុណ្ណឹងមែនទេញាតិញោមនឹងអត់ធ្វើអីការទេតែបើអស័យអស័យស្រុកស្រួលហ្នឹងហើយណាបើគេថា បើសិនថាវាល្អទៅគេយកធ្វើដងកណ្ដប់យកធ្វើគ្នាបាំងជាងបាំងអីយកប្រក់យកព្រំអីណោះល្អណាស់ហ្នឹងហើយបើសិនតែធំតិចល្អទៅគេយកធ្វើកំពង់ដាក់នេះដាក់នោះដាក់របស់របរដាក់ត្រង់ទឹកខ្នោទឹកអីឬក៏ដាក់ទឹកកំពង់ទៅហូបនៅវាលស្រែអីបានល្អមែនទេណាកូនកូនដែលប្រភេទអស័យព្រៃពិបាកណាស់ញងៀងចងាងទឹះក៏រិះក៏រឹសតែបើថាកូនអស័យស្រុកដោះមុតត្រង់ទៅលូល្អអញ្ចឹង ណាហើយកូនបើប្រៀបទៅផ្កាវិញកូនណាអាក្រក់កូនណាខូចប្រៀបដូចផ្កាវផោមទោះនៅដល់ណាគេឈ្មោះវាម៉ែអូមានអបនអូបាច់មោអានឹងបាច់មោតោឲ្យបាត់បាត់ទៅមិនបាច់មោទេតាមោនឹងអញពិបាកតាជឿស្រាគេអាបាកពិបាកតាសងថ្លៃស្រាវាជឿគេហ្នឹងមន់2 3សំបុកអានោះវាស៊ីគ្មានសល់ណាមិនបានអីហុចតែស្លាប់អេងមួយមកក៏បានដែរហ្នឹងហើយ មិនបានស៊ីបានចុកហើយតាមសងជំនួសវាតទៅទៀតអានឹងគេថាកូនវល់ផោមទៅដល់ណានឹងក៏នៅតែស្អុយចឹងណាញោមញោមអើយអ្នកស្រុកអ្នកភូមិគេអត់ប្រាថ្នាអ្នកស្រុកអ្នកភូមិគេអត់ចូលចិត្តនឹងថាមនុស្សនឹងទៅឆ្ងាយដល់ណាដូចជាការវល់ផោមដុះក្នុងព្រៃភ្នំគ្មានណាគេទៅជុះទៅនោមដាក់តែវាស្អុយទៅមកមែនទេ តែបើកូនប្រភេទផ្កាជុកដោះពីភក់ដោះពីជ្រំដោះពីកំណោសម្រាមគ្រាន់តែដោះផុតមានក្លិនក្អកគេយកទៅបូជាព្រះហ្នឹងហើយល្អអញ្ចឹងអញ្ចឹងកូនយើងអញ្ចឹងដែរបើសិនជាកូនល្អទោះជាកើតនៅក្នុងវណ្ណៈអ្នកទៀបអ្នកតូចអ្នកក្រីអ្នកក្រក៏ប៉ុន្តែអត់ប្របាក់ទូលមានព្រាមបដៅម៉ែឪរស់នៅអត់ប្របាក់ទេ ណាញោមណាអាហ្នឹងកូនប្រភេទផ្កាឈូកអនុមោទនីហ្នឹងហើយកូនមាសកូនពេជ្រកូនល្អហ្នឹងសរុបរួមចូលអញ្ចឹងទាំងអស់ទៅគូព្រោះគោលន់ក្ដុកក្ដុងគ្រឹងគ្រឹងមកហើយកាលណាខ្ញុំកណាពឺតែម្នាក់ឯងមហាថាបានទេចំណែកស្មើគ្នាវាអត់សមនេះហ៎នឹងប្រមាណប៉ុណ្ណឹងចោះនឹងលើលួសខ្វះខាតព្រះមហាថេរៈខ្ញុំកណាក៏បញ្ញាប់នឹងព្រោះខ្លាចភ្លៀងអញ្ចឹងដែរណាអញ្ចឹងសូមប្រគេនព្រះមហាថេរៈប្រមាណប៉ុណ្ណេះអនុមោទនី កណាសាធោសាធោសាធោបរោះហើយញោមបរោះហើយបរោះហើយញោមហើយស្ដាប់តននេះសំដូរមិញទី1គឺអនុថេសំដែងជាប់តាក់តងថាឪពុកល្អម្ដាយល្អទី2កូនមេះឪពុកកូនមេះម្ដាយអានឹងទីទី2 មកដល់ពេលចំណុចទី4នោះគឺអនុថេបានសម្ដែងថាកូនល្អនឹងកូនដូចម្ដេចហៅថាកូនល្អអញ្ចឹងយើងបាន ស្ដាប់ហើយពាក្យថាឪពុកល្អពាក្យថាម្ដាយល្អពាក្យថាល្អល្អហ្នឹងបានន័យថាអត់មានទាស់ញោមបានន័យតែពាក្យតែឲ្យស្មុតថាឪពុកល្អម្ដាយល្អឥឡូវសួរថាឪពុកគ្រប់រូបទាំងអស់ហ្នឹង ដែលគាត់បានបង្កើតកូន ប្រុសបានបង្កើតកូនស្រី រហូតមានទ្រព្យមានសម្បត្តិដល់ប៉ុណ្ណឹងសួរថាឪពុកហើយនឹងម្ដាយហ្នឹងដែលទៅទៀមទាអ្វីឬសុំចំណងអំពីកូនដែរអត់ម្ដាយគ្រប់គ្នាញោមដែលសុំហ៎ហើយប្រាថ្នាចង់បានពីកូនទេអត់ទាំងអស់នឹងហើយឲ្យស្មុតថា ឪពុកល្អម្ដាយល្អដោយសារអីដោយសារចិញ្ចឹមកូនប្រុសស្រីមិនចង់បានកម្រៃថ្លៃនៅអំពីកូនចិញ្ចឹមកូនប្រុសស្រី ដោយមិនចង់បាន អំពីកូនប្រុសស្រីឃើញទេ ទោះមានតែមេដាបៃតាហ្នឹងជួយទំនុកបំរុងខ្ចង់ផ្ដើមឲ្យកូននេះឲ្យកូនបានល្អឲ្យបានកំកើនរុងរឿងមានគេមានឈ្មោះ មានយសមានស័កមានតណៈមានទូនាទីមេដាបៃតាហ្នឹងសบายចិត្តដល់ក្រៃលែងឃើញទេហ្នឹងទៅឲ្យស្មុតថាម្ដាយល្អឪពុកល្អ នេះខ្លីៗទី2ដែលឲ្យស្មុតថាកូនល្អឬកូនមានឪពុកកូនមានម្ដាយឬឲ្យស្មុតថាកូនដល់ល្អល្អហ្នឹងពាក្យថាកូនល្អហ្នឹងគេដែលមើងងាយម៉ែទេញោមញោមគេដែលជេរម៉ែទេដែលខ្ចីលុយម៉ែទេបដែលសុំលុយម៉ែទេជឿទេញោមពុំដែលបានន័យថាកូនល្អ គាត់នឹងឯងចេះចិញ្ចឹមពុកម៉ែចេះមើលថែពុកម៉ែចេះថ្នាក់ថ្នមពុកម៉ែមិនឲ្យគាត់ទាស់ចិត្តមិនឲ្យគាត់លំបាកចិត្តមិនឲ្យគាត់អន់ចិត្តមិនឲ្យគាត់អស់ទ្រព្យសម្បត្តិដោយសារយើងនឹងទៅឲ្យស្មោះថាកូនល្អមែនមែនយងគ្រប់គ្នាចាស់បើសិនជាកូនហ្នឹង តាំងពីកើតចេញផ្ទៃម៉ែរហូតអាយុនឹងពេញរូបពេញរាងដើរវាយដើរកាប់ដើរចាក់ទាស់អ្នកដតីមើលងាយអ្នកដតីជឿបុលអ្នកដតីខ្ចីទ្របអ្នកដតីឲ្យម៉ែឪទៅសងឲ្យម៉ែឪទៅលួសឲ្យម៉ែឪទៅបំផាកវិន័យហ្នឹងតើកូនហ្នឹងជាកូនល្អឬកូនអាក្រក់ញោមកូនហ្នឹងកូនល្អឬកូនអាក្រក់ កូនអាក្រក់ហើយប៉ុន្តែកូនល្អនឹងគេអត់ដែលធ្វើបាបម៉ែគេមិនឲ្យម៉ែពិបាកចិត្តគេមានតែចិញ្ចឹមម៉ែគេមានតែថែម៉ែមានតែមើលម្ដាយនេះដើមបីកុំឲ្យនឹងគាត់នឹងឯងខូចខាត បង់ទ្រព្យសម្បត្តិលុយកាក់ឬក៏របស់របរនឹងដោយសារយើងទៅឲ្យឈ្មោះថាកូននឹងល្អឃើញទេហើយកូនល្អនឹងលុះត្រាតែកូននឹងប្រកបដោយធម៌5យ៉ាងទី1ចេះចិញ្ចឹមម៉ែ ទី2ចេះជួយធ្វើកិច្ចការជំនួសម្ដាយឪពុកដល់ដល់ពេលទី3ហ្នឹងឲ្យសំជាកូននឹងល្អជាអ្នករក្សាពុជពងវងតកោរបស់លោកអ្នកដែលមានគុណឲ្យបានល្អដល់ដល់ពេលទី4ធ្វើខ្លួនឲ្យល្អដែលសំជាកូនអ្នកដែលត្រូវទទួលគេមរតករបស់មេត្តាបិតាដែលចែកឲ្យទី5ទាំងឯងយើងត្រូវធ្វើខ្លួនឲ្យល្អត្រូវចេះរក្សា ទ្រព្យសម្បត្តិមេត្តាបិតាដែលគាត់ចែកឲ្យហ្នឹងឲ្យបានគង់វង្សឲ្យបានល្អឲ្យបាន ត្រឹមត្រូវទើបឲ្យឈ្មោះថាកូនល្អអនុមោទនីណាញោមកូនល្អប្រកបធម៌5យ៉ាងហ្នឹងណាញោមដល់ពេលឪពុកល្អក៏ប្រកបដោយធម៌5យ៉ាង ដូចគ្នាអនុមោទនីចឹងហើយប៉ុណ្ណឹងចាស់ញោមមិនដូចជាមិនស្រួលទេណាញោមហ្នឹងហើយឆ្លាស់ហើយឆ្លាស់ហើយញោម ហ្នឹងហើយអាចារ្យនោះចេះតែកេះហើយញោមអាត្មានឹងចង់ថែម2ម៉ោងទៀតដែរមិនទាន់អស់ចិត្តដែរញោមអត់អីទេចាំថ្ងៃក្រោយចាំមើលយាយណាចេញពីនឹងទៅខ្សឹបឲ្យកូនគេធ្វើប៉ុនឲ្យទៅមុនមកសំដែងទៀតញោមប៉ុន្តែដល់ឱកាសនឹងវាខ្លីហើយណាមួយនៅពិធីអភិសេកផងហើយណាមួយតិចទៀតនឹងភ្ញៀវក៏ចិត្តមកផងនឹងទី2ហើយដល់ពេលទី3ក៏វាចិត្តឈ្ងុយផងឥឡូវប៉ុណ្ណឹងចាស់ញោម មកប្រាប់ប្រាប់ឲ្យញោមណាហ្នឹងហើយអញ្ចឹងបធរទេសនាហ្នឹងមិនអាចបន្តទេញោមចប់ប៉ុណ្ណឹងចាស់មុនបញ្ចប់ក៏សូមលើកយកបុណ្យកុសលកាត់ឡាមេសទានធម្មទានកាត់ឡាំពីទឹកចិត្តជារដ្ឋខ្លារបស់ញោមញាតពុទ្ធបរិស័ទបានចំណាយពេលត្រង់តាស្ដាប់បធរទេសនាមកប៉ុណ្ណេះក៏ជួបប្រកបនៅពុទ្ធពរទាំងឡាយ4ប្រការសម្បត្តិ3ញោមប្រាថ្នានៅសម្បត្តិណាពុទ្ធពរណានោះក៏សូមសម្ដេចតាមឆន្ទៈញោមស្រីញោមប្រុសប្រាថ្នាគ្រប់នេះអនុមោទនីយ៉ាងសង្ឃបេតៈរិសម មត្តា